គម្រោងអគិសនីដើរដោយខ្យល់ដំបូងបង្អស់នៅកម្ពុជាកំពុងស្ថិតក្នុងការចរចាតម្លៃលក់ធម្មពលក្រុមហ៊ុនសង្ហបុរី W Cycle កាលពីពេលថ្មីថ្មីនេះបានឲ្យដឹងថា ក្រុមហ៊ុនកំពុងចរចាជាមួយអគិសនីកម្ពុជាទាក់ទិននឹងថ្លៃលក់ធម្មពល ដែលនឹងផលិតចេញពីរោងចក្រអគិសនីដាវដោយខ្យល់របស់ខ្លួននៅបូកូខេត្តកំពតក្រុមហ៊ុនរំពឹងថាការចរចាអាច នឹងជោគជ័យក្នុងពេលឆាប់ឆាប់ព្រោះក្រុមហ៊ុន បានផ្ដល់តម្លៃលក់មួយ ដែលទាបបំផុតទៅដល់អគិសនី កម្ពុជាគណៈការសាងសង់ក៏ក្រុងនឹងចាប់ផ្ដើមក្រោយការព្រមព្រៀងផងដែរលោកជាសុភ័ណ្ឌនាយកគ្រប់គ្រងក្រុមហ៊ុន W Cycle នៅកម្ពុជាបានឲ្យដឹងថា កន្លងមកក្រុមហ៊ុនយើងផ្ដល់តម្លៃអគិសនីទាបជាងគេ ក្នុង ចំណោមប្រភពធម្មពលទាំងអស់ដូច្នេះខ្ញុំគិតថា EDC នឹងបញ្ចូលធម្មពលខ្យល់នៅជុំបន្ទាប់បន្ទាប់ពីរោងចក្រធម្មពលសូឡានានា ត្រូវបានកសាងឯកឧត្តមវិទ្យាសូណាអគ្គនាយកដ្ឋាននៃក្រសួងរាយនឹងធម្មពលរំពឹងថាក្រុមហ៊ុននឹង EDC អាចនឹងរកចំណុចរួមមួយនៃតម្លៃទិញលក់អគិសនីបានឆាប់ៗឯកឧត្តម បានបន្តថា យើងចង់បានការវិនិយោគវិស័យធម្មពលដែលមានតម្លៃលក់ចេញទាបដើម្បីឲ្យរដ្ឋាភិបាលអាចបន្តបញ្ចុះតម្លៃអគិសនីទៅកាន់អ្នកប្រើប្រាស់បានគួរបញ្ជាក់ផងដែរតាមផែនការក្រុមហ៊ុន Blue Cycle នឹងសាងសង់ស្ថានីយ៍អគិសនីដើរដោយខ្យល់នេះនៅលើភ្នំបូកគោក្នុងខេត្តកំពតដែលមានអានុភាព80មេហ្គាវ៉ាត់ក្រៅពីគម្រោង Blue Cycle គម្រោងអគិសនីដើរដោយធម្មពលខ្យល់អានុភាព100មេហ្គាវ៉ាត់នៅខេត្តមណ្ឌលគិរី ក៏ស្ថិតក្នុងដំណាក់កាលសិក្សាលទ្ធភាពដោយក្រុមហ៊ុនចិន សហការជាមួយក្រុមហ៊ុនក្នុងស្រុកផងដែរអាយដាមវិទ័រសូណាបានបញ្ជាក់ថា ក្រសួងរងចាំលទ្ធផលសិក្សាដំបូងរបស់ក្រុមហ៊ុន ដើម្បីពិនិត្យនិងវាយតម្លៃគណៈក្រសួងក៏នៅស្វាគមន៍រាល់គម្រោងវិនិយោគអគិសនីផងដែរពិសេសធម្មពលក៏កើតឡើងវិញ។